បាទសួស្តីថ្ងៃនេះយើងនឹងវិលមកជួបគ្នាសាជាថ្មី ហើយខ្ញុំនឹងដកស្រង់នៅលំហាត់មួយយកមកធ្វើការចែករំលែក ដល់អ្នកទាំងអស់គ្នាលំហាត់នេះពាក់ព័ន្ធជាមួយនឹងមេរៀនលូបរបស់យើង ដែលយើងបានរៀនរួចមកហើយអំពីលូបនៅក្នុងមេរៀនមុន ហើយនៅក្នុង loop យើងបានរៀនទាំង3ទី1គឺ for loop ទី2 while loop ទី3គឺ do while loop អញ្ចឹង loop អឺមានមុខងារដូចដូចគ្នាបានន័យថាវាមានមុខងារធ្វើការអឺទៅតាមលក្ខខណ្ឌដែលយើងបានកំណត់ហើយ do while loop ក៏មិនខុសអំពីអឺ value ប៉ុន្មានដែរត្រង់តែថា do គឺវាចាប់ផ្ដើមធ្វើនៅ statement ហើយបានវាទៅ check មើលលក្ខខណ្ឌតែឥឡូវខ្ញុំនឹងធ្វើការអឺស្រង់នៅ example មួយមកធ្វើការចែករំលែកដល់អ្នកទាំងអស់គ្នា ហើយនៅ ក្នុង example នេះ ខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នា អំពីការកណនានៅអឺមេគុណបាទកណនានៅអឺចំនួនស្វ័យគុណបាទអញ្ចឹងឧទាហរណ៍ថាយើងបញ្ចូល4ស្វ័យគុណ2អឺ4ស្វ័យគុណ2តើលទ្ធផលរបស់យើង វាស្មើនឹងប៉ុន្មានអញ្ចឹងដើម្បីអាច ធ្វើនៅប្រមាណវិធីនេះកើតយើងត្រូវដឹងអំពី ទី1គឺរបៀបនៅក្នុងការអឺគុណតើវាគុណយ៉ាងម៉េចបានវាបាន16អញ្ចឹងមានន័យថាយើងត្រូវមាននៅតួបាទយើងត្រូវមាននៅតួដើម្បីយកវាទៅរក ហើយយើងត្រូវមាននៅស្វ័យគុណរបស់យើង បន្ទាប់មកយើងត្រូវការអាញាប់ផ្សេងទៀតដើម្បីឲ្យវារត់ទៅតាមលក្ខខណ្ឌដែលយើងចង់បានចឹងត្រង់ចំណុចនេះ គឺយើងទៀមទាឲ្យមានការ យល់ឲ្យបានច្បាស់អំពី structure របស់ភាសាយើង ជាពិសេសគឺពាក់ព័ន្ធជាមួយនឹង do ឬក៏តាក់ទងជាមួយនឹង val តែម្ដង ឬក៏យើងអាចថា prefer ក៏បានដែរ អាចប្រើ for ក៏បានដែរអឺស្រេចតែយើងចង់បានទេឥឡូវក្នុងមេរៀននេះខ្ញុំនឹងប្រើ val ដើម្បីមកធ្វើជាអឺមកធ្វើជាការអឺសិក្សានៅ លក្ខខណ្ឌរបស់វា ហើយខ្ញុំនឹងអឺតាំងនៅអថេចំនួន4ដើម្បីកំណត់ ឲ្យស្វ័យគុណរបស់ខ្ញុំនឹងវាគុណត្រឹមត្រូវឥឡូវយើងចូលទៅក្នុងកម្មវិធី deal បាទនៅក្នុងកម្មវិធី deal យើងចុចនៅលើ new យកពាក្យថា source file ឥឡូវយើងចាប់ផ្ដើមបំពេញនៅ header file ចូល include stdio.h int main return 0 return 0 អូខេបាទឥឡូវយើងត្រូវគិតទាំងអស់គ្នាថាតើយើងត្រូវមានអថេអីខ្លះដើម្បីធ្វើការកណនីនៅ ស្វ័យគុណយើងកើតបើអញ្ចឹងយើងត្រូវមានអថេ n អឺណាំមួយចោះដើម្បីឲ្យគេបញ្ចូលថាណាំ ដែលគេចង់បានហ្នឹងគឺ4ណាហើយ expo បាទ expo នេះជាជាអក្សរកាត់មកពីពាក្យ expose អញ្ចឹងខ្ញុំឲ្យអឺអាញាត់មួយទៀតគឺអាញាត់អាយដើម្បីឲ្យវាចាប់ផ្ដើមរត់បាទអាយហ្នឹងហើយអាញាត់មួយទៀតគឺអាញាត់អឺ n ដើម្បីឲ្យយើងកំណត់ថាតើអឺ n របស់យើងហ្នឹង វាទៅគុណពីណាទៅណាបានន័យថាដំបូងគឺយើងកំណត់ឲ្យ n គុណស្មើនឹង1តែម្ដងបានន័យថាអឺយើងយើងឧទាហរណ៍ថាអឺ4ស្វ័យគុណនឹង2អញ្ចឹងបានន័យថា4វាត្រូវគុណនឹង4វាមួយសាណា4វាមួយសាអញ្ចឹងបានន័យថា4ម្ដង សិនបន្ទាប់មកបានវាយក4 2ដង រហូតទៅដល់4នៃចំនួនស្វ័យគុណរបស់យើងហ្នឹងចាឥឡូវយើងចាប់ផ្ដើម print មកបាទគឺ print enter enter base number ណា enter base number គឺសំដៅទៅលើនេះយើងនឹងឯងគឺសំដៅទៅលើអឺណាំរបស់យើងនឹងឯងអញ្ចឹងយើង scan មក scan ណាំណាំចូលអឺភាគរយ D and បាទគឺ and and num and num បន្ទាប់មកទៀតយើង scan នៅអឺ export វាចូលបាទ scan នៅ export អញ្ចឹងយើង print វាមួយទៀតមក print as enter export export បាទអញ្ចឹង exponent exponent và enter the exponent number. À, nó cứ từ lớp numberអានឹងគឺសំដៅទៅលើស្វ័យគុណ exponent dùng ហើយយើងធ្វើការ scan scan s rồi rồi và đi ភាគរយបាទភាគរយ d hay n n n n expo expo ចឹងឥឡូវយើងបានហើយគឺយើងបាននៅអឺតួនៃស្វ័យគុណហើយនឹងស្វ័យគុណចំនួនប៉ុន្មានអីយើងបានហើយបានន័យថាឧទាហរណ៍ថា4ស្វ័យគុណ2គឺយើងវាយដំបងលេខ4ដំបងលេខបន្ទាប់មកលេខ2បានន័យថាយើងយក4ស្វ័យគុណ2ហើយអញ្ចឹងដើម្បីអាចកណនាឲ្យត្រូវគឺយើងត្រូវយក for មកឬក៏យើងយក val បាទ val val គឺ val នៃអីបាទចឹង val ឧទាហរណ៍ថាមុននឹងយើងដាក់ val គឺយើងត្រូវកំណត់ថា i ឲ្យវាស្មើនឹង1សិនណា i ស្មើនឹង1ហើយយើងចាប់ដើម val អូខេចឹងយើង val val i របស់យើងហ្នឹងអឺអាយរបស់យើងហ្នឹងអឺ តូចជាងឬស្មើនឹង x expose បាទ i របស់យើងអឺត្រូវតែតូចជាងឬស្មើនឹង expose បន្ទាប់មកទៀតយើងធ្វើការកណនាគឺ n បាទ n របស់យើងហ្នឹងគឺស្មើនឹង n គុណឲ្យគុណឲ្យ5ណា n ស្មើនឹង n គុណឲ្យ5 អញ្ចឹងមានន័យថាម៉េចមានន័យថាបើយើងចូលណាំ4អញ្ចឹង4គុណនឹង1យើងបាន1ណាអញ្ចឹង4គុណនឹង1សំទោសអឺ4ម្ដងគឺយើងបាន4អញ្ចឹងនៅពេលដែល i របស់យើងចាប់ផ្ដើមកើនណា i របស់យើងស្មើនឹង i បូកបូកនេះអញ្ចឹង i របស់យើងស្មើ2អញ្ចឹង2តូចជាងឬស្មើ2អត់អញ្ចឹង2វាស្មើ2អញ្ចឹងវាចាប់ដើមបាន4គុណនឹង4ទៀត 4គុណនឹង4ទៀតបាន16ហើយបាទអញ្ចឹងយើង print មកគឺ print print s អញ្ចឹងយើងដាក់ថាអឺភាគរយ d សញ្ញាស្វ័យគុណគឺយើងដាក់សញ្ញានឹងចោះបាទហើយភាគរយអឺ d ទៀតទៅបាទភាគរយ d ទៀតស្មើបាទស្មើនឹងភាគរយភាគរយ d ទៀតភាគរយ d ទៀតហើយយើងក្បៀសវាមួយមកត្រង់កន្លែងនេះគឺ5 បាទត្រង់កន្លែងនេះគឺ x expo exponent ត្រង់កន្លែងនេះគឺ n ណាត្រង់កន្លែងនេះគឺ n ចឹងឥឡូវយើងសាអឺសៀវអឺឥឡូវយើងសៀវវាតែម្ដងទៅខ្ញុំដាក់ថា power example power number power number ហើយយើងយក c សោះ ហើយយើងសៀវវាមកអូខេឥឡូវយើងចូលមកថា4លេខ4យើងស្វែងគុណ2អញ្ចឹងវាស្មើនឹង10 16ណាស្មើនឹង16អញ្ចឹងឧទាហរណ៍ថាឥឡូវយើងអឺដាក់ថា2ចុះបាទ2ចុះ2ស្វ័យគុណ6ម្ដងឥឡូវយើងចង់ដឹងថា2ស្វ័យគុណ6ស្មើប៉ុន្មាន ចឹង2 enter មកស្វែងគុណ6វាស្មើនឹង64បាទចឹងបានន័យ2ម្ដងវាស្មើនឹង2 2 2ដង4 2 4គុណនឹង2ទៀតវាបាន8 8វាគុណនឹង2ទៀតបាន16 16វាគុណចំនួននឹង2ទៀតបាន32 32គុណនឹង2ទៀតបាន64បាទអញ្ចឹងត្រឹមត្រូវហើយបាទ ចឹងវីដេអូនេះមានតែប៉ុណ្្នេះទេអរគុណសម្រាប់ការមកទស្សនានៅវីដេអូនេះ